មានចំពោះអ្នកនៅតែដូចដែរតែអ្វីដែលកំពុងតែព្រួលប្រែគឺក្ដីស្រឡាញ់អ្នកតែម្ដងទង្វើល្អល្អដែរខ្ញុំធ្លាប់ធ្វើខ្ញុំ មិនចង់បានការតបស្នងទោះបីជាចិត្តអ្នកផ្លាំងបដូរច្រើនដងក្ដីស្រឡាញ់ខ្ញុំនៅ លេចខ្លួនឯងអបអរក្តីសុខអ្នកទុកខ្លួនឯងចូលមកខាងផ្សេងអត់បង្កើតក្តីស្រឡាញ់ឲ្យគេគ្រប់គ្នាតែបែរផ្លេចស្រឡាញ់ខ្លួនឯងពេលនេះភាពឯកាមានគ្រប់កន្លែងគ្មានអ្នកនៅ នឹកដល់ខ្លួនឯងភ្លេចស្រឡាញ់ខ្លួនឯងយូរមកហើយពេលវេលាតែយកអ្នកតាឆ្ងាយម្ដងម្នាក់ក្តីស្រឡាញ់ឲ្យអ្នកភ្លេចខ្លួនឯងអបអរក្តីសុខអ្នកទុកខ្លួនឯងចោល ខំផ្សេងអត់មកកត់ក្តី ស្រឡាញ់អើយគេគ្រប់គ្នាតែបែបផ្លេចស្រឡាញ់ខ្លួនឯងនេះលោកថាគេដាច់ចិត្តទៅចោលសៃឡាន កាត់ដែរហ៎និយាយទៅបងមិនដាច់ចិត្តទេប៉ុន្តែពេលក្រោយបងនឹងឈៀងចូលមកមើលអនឡាញទៀត ហេតុអីបានជាគេមកធ្វើការបែបនេះណោះហេតុអីក៏គេនេះប្រើខ្សែភ្នែកធ្វើឲ្យបេះដូងខ្ញុំលត់យត់បងអើយគឺអ្នកគ្រូចង់ប្រាប់ថាម្សិលមិញនេះមានសប្បុរសជនមកជួយបង់ថ្លៃសាលាឲ្យសិស្សក្រីក្រដែលគ្មានលទ្ធភាពរៀនបន្តប៉ាត់ម៉ែណែអ្នកគ្រូម៉ែបងជាមួយបងមកចាំបងឲ្យលុយមកទេថាឲ្យលេងខ្ញុំត្រូវការតែនាងម្នាក់គាត់នាងត្រូវតែជាមួយខ្ញុំថាអត់ទេលេងខ្ញុំមកនេះលោកកំពុងតែធ្វើស្អីហ្នឹង ហើយនាងអញកាត់អីហាម៉ាឡែននេះភ្ញៀវពីរបីនាក់ហើយណាគេប្រាប់ថាឯងនេះកោគេខ្លាំងណាស់នេះហាប្រកាសជាមានរឿងអីជាមិនខាន់ហើយមែននេះនេះកំប្រាប់ថាគឺជារឿងមនុស្សប្រុសណាហើយម្នាក់នោះពិតជាតាមអញពិតមែនទេគ្នាពិតជាមិនយល់ពីគេពិតមែនណា មនុស្សស្រីរស់ស៊ីដូចជាពួកយើងនេះមានដែរដែលគេស្រឡាញ់ស្មោះនោះមិនហើយទោះជាមនុស្សប្រុសត្រឹមត្រូវប៉ុណ្ណាក៏ដោយវិជ្ជមានបែបណាក៏ដោយយើងមិនមែនសំបីតែជាជំរឿនរបស់គេប៉ុន្តែគេនិយាយថាស្រឡាញ់យើង ហើយគេនឹកយើង ហើយអញជឿគេដែរ ម៉ាឡែងយើងដើរផ្លូវនេះហើយវាគឺជាអតីតទៅហើយយើងមិន អាចកែប្រែអតីតកាលរបស់ខ្លួនឯងបានទេហើយរឿងរបស់យើងនេះក៏គ្មានអីប៉ះប៉ូវឲ្យទៅជាធម្មតាបានដែរឡែងយើងមិនចង់ឲ្យអញឈឺចាប់ព្រោះតែពាក្យស្លាញ់របស់គេទេគេប្រើដើម្បីចង់បានយើងគេគ្រាន់តែចង់ដឹងចង់ស្គាល់ ចង់ភ្លួរបស់ថ្មី ថ្មីដែលគេមិនធ្លាប់ជួបពីមុនមកប៉ុណ្ណោះភ្ញៀវយើងមកហើយយើងទៅរកគេសិនណាចាំយើង ពិភាក្សាគ្នាបន្តទៀតកុំគិតច្រើនដឹងទេចាទៅហើយទៅហើយហេ ទៅហើយណាមែនហើយមនុស្សគ្មានតម្លៃដូចជាយើងនេះពាក្យស្រឡាញ់ដែលគេប្រាប់មកមានន័យដែរ ម៉ាឡែនម៉ាឡែនឈប់សិនចាំមកផងណែរតនានេះចោលរត់កិច្ចតាណាណែលេងដៃខ្ញុំមើលមនុស្សរកចិត្តខ្ញុំលេងបាន បានសិនជាមករត់កិច្ចពីខ្ញុំអត់ទេមើលលេងដៃខ្ញុំលេងមើលណែ លោកយឺតចាំមកធ្វើអីហ្នឹងហ៎ចេញទៅនេះចេញនេះចង់ខ្ញុំតាណាទៀននេះក្រែងអួតប្រាប់ថាខ្លួនហ្នឹងគឺជាសភាពបរោះមែនទេហើយឲ្យតម្លៃទៅលើមនុស្សស្រីមិនមែនតែសម្បកក្រែហើយឥឡូវនេះកំពុងធ្វើអីមានដឹងខ្លួនអត់នេះឡែនកំពុងតែនឹកខ្ញុំនិងស្រឡាញ់ខ្ញុំខ្លាំងហើយមើលទៅ បានជាចាំពាក្យសម្ដីខ្ញុំគ្រប់ម៉ាត់តែម្ដងណាងាកមុខមើលបន្តិចមើលសំបីតាន់ទីក៏បានដែរណា ណាខ្ញុំវល់មែនណាហឹមកុំប្រើកសែភ្នែកបែបហ្នឹងមើលណាឡែនសាស្រាប់បេះដូងរបស់ខ្ញុំទៅមើលបិទភ្នែកទៅ ថាបេះដូងរបស់ខ្ញុំកំពុងតែនិយាយពីអី ហើយក៏ដឹងថាយន្តក៏កំពុងតែនិយាយពាក្យពិតដែរខ្ញុំមិនដែលស្រឡាញ់អ្នកណាពីមុនដូចជាឡែនទេទោះបីជាខ្ញុំដឹងថាពេលវេលាដ៏លឿនបំផុត ប៉ុន្តែខ្ញុំមិនអាចហាមបេះដូងហាមចិត្តរបស់ខ្ញុំឲ្យឈប់ស្រឡាញ់ឡែនបានទេប៉ុន្តែខ្ញុំជាស្រីហេតុអីក៏នាងយកអតីតកាលមកនិយាយធ្វើអីនៅលើលោកនេះគ្មានអ្នកណាដែលមិនចេះខុសហើយខ្ញុំក៏ដឹងថាឡែនក៏មិនចង់ធ្វើបែបនឹងដែរទោះបីជាឡែនធ្វើក៏ខ្ញុំមិនខ្វល់ខ្ញុំមិនគិតខ្ញុំក៏មិនយកអតីតកាលរបស់ឡែនមកនិយាយដែរ ទោះបីជាក្នុងកលៈទេសៈបែបណាក៏ដោយឡែនត្រូវជឿខ្ញុំណាខ្ញុំជឿយុទ្ធបានមែនទេថាមនុស្សស្រីដូចជាខ្ញុំនេះមានឱកាសទទួលបានក្តីស្រឡាញ់ពិតពីមនុស្សម្នាក់ហេតុអីហេតុអីបានជាមិនបាន កាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេត្រាយចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង ធូមៀលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតប្រគ្រប់គ្នាចូលចិត្តរស់ក្នុងអតីតតែវាមិនមែនជាខ្ញុំ ហើយខ្ញុំក៏សន្យាថាខ្ញុំស្រឡាញ់ឡានតែម្នាក់ខ្ញុំស្រឡាញ់ឡានពិតមែនណា ងថ្មីសុខសប្បាយទេ កូននឹកពកនឹងម៉ែខ្លាំងណាស់កូនមានអារម្មណ៍ថាខ្លួនគ្មានអ្នកណាក្រៅពីបងស្រីបងស្រីដែលចូលចិត្តធ្វើរឿងដែលកូនមិនពេញចិត្ត តែកូនជិះមិនរួចកូនកិច្ចមិនបានទេមែនទេ ទេមែនទេបាទកូនទៅរស់នៅជាមួយបងស្រីវិញនោះ ក៏ខ្ញុំមានអារម្មណ៍ថាភ័យជ្រោះច្បល់អីបែបនេះ នេះអូនលងស្រឡាញ់បងហើយត្រូវទេណ៎ណាថា ខ្ញុំគ្រាន់តែធ្វើតាមទម្លាប់ចាត់ទុកថាបងវអូនចូលែនឈប់ទៅធ្វើការបែបនឹងទៀតទៅហេតុអីក្រែងបងយត់ស្រឡាញ់ខ្ញុំហ៎អញ្ចឹងបងត្រូវតែយល់ព្រម ហើយទទួលយកអ្វីដែលខ្ញុំកំពុងតែធ្វើបាទបងស្រឡាញ់តែគ្មានមនុស្សប្រុសណាម្នាក់គេចង់ឃើញមនុស្សស្រីដែលខ្លួនឯងស្រឡាញ់ទៅស្និទ្ធស្នាលជាមួយប្រុសផ្សេងទេតែនេះក៏ជាការងារដែរខ្ញុំមិនបានទៅលួចឬក៏ឆក់ប្លន់អ្នកណានោះទេខ្ញុំធ្វើដើម្បីលុយហើយនេះបងកុំនិយាយអសត់ណាថាលុយមិនសំខាន់ព្រោះកូនអ្នកមានដូចជាបងនេះមិនស្គាល់ហើយក៏មិនយល់ដែរ ុំប្រញាប់ខឹងមើលបងដឹងថាវាពិតជាសំខាន់តែមនុស្សប្រុសដូចជាបងនេះមានចំណេះដឹងប៉ុណ្ណឹងដែរមានសមត្ថភាពចិញ្ចឹមប្រពន្ធរបស់បងបានតាប្រពន្ធនេះអូនគិតថាប្លន់យកព្រមអាចារ្យរបស់បងហើយអត់ចង់ទទួលខុសត្រូវមែនទេ បងស្រឡាញ់អូន គឺពិតជាស្រឡាញ់ខ្លាំងណាស់មិនមែនស្រឡាញ់ដោយការចំណង់តែវាជាការស្រឡាញ់ដ៏ធំធេងអូនឈប់ទៅធ្វើការបែបនឹងទៀតទៅណា បងនឹងចាប់ផ្ដើមសារជាថ្មីជាមួយអូនវាប្រៀបដូចជាសុបិនដែលខ្ញុំមិនដែលគិតថា ខ្ញុំនៅបានជួបមនុស្សប្រុសដែលមានក្តីស្រឡាញ់ពិតសម្រាប់ខ្ញុំក្តីស្រឡាញ់ដែលខ្ញុំធ្លាប់មានចំពោះអ្នកនៅតែបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ណាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែ ជុលឥឡូវនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើ ស្មានជីវិតរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតខ្ញុំធ្លាប់មានចំពោះអ្នកលើ ហេតុអីក៏ឆាប់ភ្លេចយ៉ាងនេះបងមិនភ្លេចអាណា បងគ្រាន់តែចង់ទុកនៅទីនេះដើម្បីទុកឲ្យអូនឯងនឹកបងបានវាថាបចំនួនបងនឹងណាមិនដឹងជាប្តីអ្នកណា គេទេសម្ដីផ្អែមណាឥឡូវពះបងតិចមកចុះដៃបងមានមិនក៏មិនពាក់ជាប្រពន្ធត្រូវតែគ្រប់ប្រន្តបត្តិប្តីនេះគ្រាន់តែឲ្យពាក់ឲ្យបងប៉ុណ្ណឹងសោះ ចេះប្រើសំនួរចាក់ដោនមកបងតកានេះមកប្រាប់បងតិចមករួចហើយអូយនេះបងធ្វើស្អីហ្នឹងហ៎មិនចេះខ្មាស់គេទេអឺតែខ្មាស់គេធ្វើអីប្តីប្រពន្ធខ្លួនឯងសោះឥឡូវបងទៅសិនហើយណាហឹម មិនទាន់បានរៀបចំមកអង្គុយមកហើយអ្នកកាត់អីហ្នឹងហាត់អីក៏មានខោអាវនៅផ្ទះម្នាក់អញអត់សុខពេកទៅចង់មកនៅជាមួយនឹងបងនឹងណាទោះបីជាការងារបងមិនល្អតែយ៉ាងណាក៏បងគឺជាមនុស្សម្នាក់ដែលសត់បន្តពីពុកម៉ែ លេងខឹងដល់បងហើយមែនទេអ្នកណាថាបានហើយឈប់រំលឹករឿងនឹងទៀតតែអឺហើយចាំមិនហើយ ថ្លៃបងសាលារបស់ឯងនោះហាត់អីក៏បង ដឹងថាខ្ញុំកំពុងតែខ្វះលុយបងថ្លៃសាលា បងតាមដានខ្ញុំមែន បងគ្រាន់តែចាំបានអញធ្លាប់ប្រាប់បងថាថ្ងៃណាត្រូវបងថ្លៃសាលាអត់អីទេ បងចាំឬមិនចាំក៏មិនអីដែរព្រោះថាខ្ញុំមានអ្នកចេញថ្លៃសាលាឲ្យហើយអឺប៉ិតមែនណាចាស់ប៉ិតមែនហើយគេម្នាក់នោះជាមនុស្សល្អខ្លាំងណាស់ខ្ញុំពិតជាចង់ស្គាល់ណាមនុស្សល្អដូចជាគេនេះមានមុខមាត់បែបណាទៅហើយ មិនបាញ់និយាយរឿងនឹងទៀតទេទោះបីជាយើងនិយាយក៏អត់ស្គាល់មុខមាត់គេដដែលហ្នឹងអូក្រៅពីកន្លែងនេះតើខ្ញុំអាចគេងនៅកន្លែងណាបានដែរមិនមែនកន្លែងបងគេងមានឯងអាចគេងនៅលើក្រែននេះបានបងឲ្យឯងណាហើយចាប់បង Thank you. តុអីបងនាំអូនមកទីនេះក៏ព្រោះតែបងចង់មកបញ្ជាក់ហើយក៏សម្បត្តិជូនអូនថាព្រមម្នាក់នេះ គឺស្រឡាញ់អូនជារៀងរហូតគ្មានថ្ងៃព្រួលប្រែ ហើយក៏មិនយកភ្នែកទៅមើលអ្នកផ្សេងក្រៅពីអូនដែរហេតុអីចាំបាច់ស្បង់ កែស្បៃសម្រាប់តែមនុស្សដែលទាស់ច្រកតែប៉ុណ្ណោះឯងបាទពិតមែនបងពិតជាទាស់ច្រកអូននឹងទីទាស់ច្រកព្រោះតែអូនជឿបង ថាបងនេះពិតជាស្រឡាញ់អូនខ្លាំងនៃភាពជឿជាក់របស់អូន មានតម្លៃសម្រាប់បងដល់ថ្នាក់នេះផងបាទពិតមែនហើយ គឺមានតម្លៃខ្លាំងបំផុត បើសិនជាថ្ងៃណាមួយបងក្បត់អូនសូមឲ្យបងអភ័ព្វរឿងស្នេហាជារឿងរហូតសូមឲ្យស្រះកាសិនមួយនេះធ្វើជាសាក្សីថាបងពិតជាស្រឡាញ់ឡែនស្រឡាញ់ឡែនខ្លាំងបំផុតណា Thank you. មទៅណាព្រោះពេលនេះឡានគឺជាមនុស្សថ្មី ហើយក៏ជាមនុស្សដែលបងស្រឡាញ់បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចាច់មានសរពរបស់អត់ណាប់ដំឡើង ព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលស្អីលើនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើ ស្មានជីវិតរស់រវើង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat ណែអូនអូននៅទីនេះសិនហើយណានេះមិនល្អទេដឹងអូនមានអារម្មណ៍ថាកុំអីណាកុំមានអារម្មណ៍អីអាសោះណាគ្រាន់តែដឹងថាបងស្រឡាញ់អូន បងចង់ប្រាប់ថា បងត្រូវតែលើកដង្កើងអូនតែអូនមានអារម្មណ៍ថាម៉ាក់របស់បងមិនទទួលយកអូនទេណែ ម៉ាក់បងជាមនុស្សចិត្តទូលាយហើយក៏មានហេតុផលបងជឿថាគាត់នឹងទទួលយកគ្រប់យ៉ាងទាំងអស់ចុះបើសិនជាគាត់មិនព្រមទទួលយកអឺក៏បងនៅតែស្រឡាញ់អូនណាកំបារម្ភអីម៉ាជំរាបសួរអ៊ំស្រីចា នេះក្មួយឡែនមែនទេគុណយុទ្ធបានតែម៉ាក់គឺម៉ាឡែនកំភៃអីណាម៉ាក់គាត់បានស្គាល់អូនហើយ ព្រោះបង បានណែនាំអូនឲ្យម៉ាក់ស្គាល់រួចហើយថ្ងៃនេះបងនាំអូនមកជួបគាត់ម៉ាក់អញ្ចឹងគួយសិនទៅឡានគួយទៅមិននឹកស្មានថាមនុស្សស្រីទី1ដែលកុនយុទ្ធនាំមកផ្ទះនេះ ស្អាតបែបនេះសោះឈ្មោះស្អាតស័កសមនឹងមុខនេះឯងនេះភ្នែកមុតដល់ហើយកូនយុទ្ធកម្ពស់ក៏ល្មមរូបរាងក៏សមសួនខ្ញុំអរគុណអ៊ំស្រីខ្លាំងណាស់កុំហៅខ្ញុំថាអ៊ំស្រីអីហៅថាម៉ាក់ម៉ាក់ទៅក៏បានដែរ ធ្វើអញ្ចឹងសមដែរបើទៅទៅជប់មុខនោះរឿងអីថាមិនសមទៅ ថ្ងៃនេះមិនអីមែនតែថ្ងៃក្រោយប្រកាសជាអីមិនខានទេហៅថាម៉ាក់ម៉ាក់តែម្ដងក៏បាន ហើយវាក៏មិនសូវខាតពេលណា ចាំម៉ាក់ ត់ហត់ទេមកឲ្យបងណែញ៉ាំទៅចុកទៅទើបវាផ្អែមឆ្ងាញ់កុំអីកុំធ្វើមើលតែខ្លួនឯងអត់ដៃទៅមើលបងឯងនេះមិនចេះខ្មាស់អ៊ំសោះប្រាប់ហើយថាកុំឲ្យហៅអ៊ំគឺគឺវាមិនទម្លាប់ទម្លាប់ឲ្យហើយទៅបន្តិចទៀតណា បានធ្វើមហូបជាមួយម៉ាក់ក្មេងហើយ ហើយបងក៏មិនចាំបាច់ទៅញ៉ាំបាយក្រៅទៀតដែរព្រោះអីនៅក្នុងផ្ទះនេះមានចុងភៅដល់តែ2នាក់បងកុំនិយាយលេងសាច់នឹងមុខម៉ាក់ម៉ាបន្តិចទៀតណាក្រោយរៀបការ ពួកយើងក៏ខ្លាចជាគ្រូសាស្ត្រតែមួយទៅហើយនេះបើកុំតែប៉ាម៉ារបស់ក្មួយមិននៅកុំអីអ៊ំទៅសួរគាត់ថ្ងៃនេះតែម្ដងហើយ កំខឹងនឹងគុណយុទ្ធអីយុទ្ធគេជាអ្នកប្រាប់អ៊ំថាប៉ាម៉ាក់ខូចដោយសារគ្រោះថ្នាក់ចរាចរណ៍តែអ៊ំមិនប្រកាន់អីទេណាសំខាន់ឲ្យតែកូនប្រុសខ្ញុំសប្បាយចិត្តសប្បាយចិត្តណាស់អញ្ជើញមកទីនេះមានសមាជិកថ្មីម្នាក់ទៀតហើយម៉ោះឡែនអង្គុយមក អញ្ចឹងយើងលែងឯកាទៀតហើយណែម៉ាក់អូម៉ាក់ដូចខ្លួនឯងបានហើយអរគុណម៉ាក់នេះម៉ាក់កូនដូចឯម៉ាក់ម៉ាក់ពិសាទៅម៉ាក់ពិសាហើយតានាថាដកចិនមករួចតែម្ដងមានក្តីសុខណាស់ណកូន គ្រាន់តែមើលក៏ដឹងថាគួរឲ្យចង់ញ៉ាំដែរនេះម៉ាក់យ៉ាងម៉េចដែរនេះឆ្ងាញ់ពិតមែនណា នេះពូកែធ្វើម្ហូបណាស់ណោះកូនឡែនពីដើមមកម៉ាក់ធ្លាប់ទៅលើគេថាមនុស្សស្រីបើពូកែមួយគឺខ្វះមួយ បើពូកែធ្វើម្ហូបបែបនេះប្រហែលជាមិនសូវចេញធ្វើការរកលុយទេមែនទេអូនេះនិយាយគ្នាមកព្រឹកហើយមិនទាន់ដឹងថាកូនឡាយនេះធ្វើការអីសោះហើយរយុទ្ធនឹងក៏មិនប្រាប់គឺអត់បានធ្វើការទេម៉ាក់ទើបតដាក់ពាក្យធ្វើការ ប៉ុន្តែកូនមិនចង់ឲ្យឡានទៅធ្វើការទេម៉ាក់កូនចង់ឲ្យឡាននៅផ្ទះជាមួយម៉ាក់ បន្ទាប់ពីរៀបការរួចព្រោះកូនមិនចង់ឲ្យម៉ាក់អបសងអឺក៏ល្អដែរកូនឯងមិនបាត់តែខ្វល់នោះទេរាជយុទ្ធនឹង រកតែម្នាក់មហូបនេះក៏ញ៉ាំមិនអស់ណាស់ហើយនៅផ្ទះជាមួយម៉ាក់គ្រាន់បានជាគ្នា តាមប៉ាត់បងយុទ្ធក៏ហត់ទេឡែនកូនយុទ្ធនឹងឯងចេះកុហក ក៏ហក់ថាស្អប់កូនទេដឹងនឹងហ่าខ្ញុំធ្លាប់ជាស្រីលោកខ្លួនណាស់ម៉ែ ប៉ុន្តែវាគឺជាអតីតទេស្អីអញនឹងអនាគតប្រពន្ធអញនឹងចង់លេងសើចអីជាមួយនឹងម៉ាក់អាយុធនេះមិនកំ pl ាញ់ទេណាវាមិនមែនជារឿងកំ pl ាញ់ទេប៉ុន្តែវាគឺជារឿងប៉ិនណាស់ម៉ាក់ខ្ញុំធ្លាប់ធ្វើជាស្រីលោកខ្លួនអ្នកណាសួរនាងខ្ញុំណាកំពុងតែសួរកូនប្រុសរបស់ខ្ញុំ Hmm. ក៏តែឯងចេះធ្វើទៅរួចយកស្រីលក់ខ្លួននេះមកធ្វើជាប្រពន្ធណែម៉ាក់តែឡានជំរុលអត់ទេម៉ាក់មនុស្សល្អឯណាដែលតែធ្វើជាស្រីលក់ខ្លួនហ្នឹងអាបើមិនបំពេញតណ្ហាក្រាស់ខ្មឹករបស់នាងទេនោះប៉ុន្តែវាជាអតីតទេម៉ាក់កុំហៅខ្ញុំថាម៉ាក់ខ្ញុំនឹងនាងគ្មានជាប់សាច់ឈាមអីនឹងគ្នាទេ ឆាប់ចេញពីមុខពីមាត់របស់ខ្ញុំភ្លាម ចេះនិយាយច្រើនទេស្រីម្នាក់នោះមិនជាប់សំបីតលេខសូន្យហើយឯនេះធ្វើបែបណាក៏ដោយលែងវាដាច់បងថាដូចជាហួហាត់ពេលហើយណាម៉ាឡែនមកទៅផ្ទះជាមួយបងវិញលែងដៃខ្ញុំទេណែជើមិនបានត្រូវជាអីនឹងគ្នាទេលែងដៃខ្ញុំទេណែបើស្រីគេថាមិនទៅហើយឯងនៅមកក្រាស់ដល់ណាទៀតណែបើលោកជាមនុស្សប្រុសប៉ុណ្ណែណាក៏មកខ្វល់ជាមួយប្តីប្រពន្ធរបស់គេលែង នេះនិយាយបែបណាទៅលោកប្រធានឲ្យជាប់បុគ្គលិកមកកំណោសម្ភារមិនដែរជាប់ទេលោកប្រធានណាពិតជាភ្នែកមុតទឹកមែននាងពិតជាក្មេងល្អហើយអត់ទ្រាំនឹងការងារមែនមកចាស់ខ្ញុំសូមផ្ញើទូឲ្យបង្យត់ផងណាមនុស្សសកុតសកុំដូចជាលោកប្រធានហ្នឹងចេះតាក់ទងស្រីមើលមិនសមជាស្រីថ្លៃថ្នូរបែបនេះស្នេហាប៉ັດវាយ៉ាងម៉េចវិញទៅចៃជឿទៅប៉ັດប៉ុណ្ណាក៏វាមិនអាចឈ្នះអណ្ដាតម៉ៃក្មេកដែរក្តីសុខនៅ សំបីបិនភ្នែករោសូបិនល្អម្ដងក៏មិនជូរពេលថ្ងៃត្រូវរំកិនពីរឿងអាក្រក់រហូតដល់ពេលយប់ឡើងក៏ជូរនឹងសូបិនអើក្រំមិនចេះចង់ជីវិត